ខ្ញុំសូមរីបអរគុណដល់ត្រូវទីទីយើងរុញរុញយើងចាប់ចាប់យើងចាប់កុំបោះចោលក្តីសម័យមានតម្លៃដល់ថ្ងៃសត្វឈ្មោះតម្លៃមិនដឹង Somebody គឺខ្ញុំសូមរៀបរាប់កណ្ដាលកណ្ដាលត្រូវទីទីយើងរុញរុញយើងចាប់ចាប់យើងចាប់កុំបោះចោលក្តីសម័យមានតម្លៃដល់ថ្ងៃសັດឈួរតំងមិនមកដល់